គឺខ្ញុំសុំសួរអ្នកនាងរឿងមួយបានអត់បានតាអឺអ្នកនាង គឺជាតារាស្រីល្បីឈ្មោះឈ្មោះរ៉ានីហ្នឹងមែនចាហ្នឹងឯងគឺបងម៉េងបងចង់សុំបងថតរូបមែនចាគឺខ្ញុំជា fan របស់បងតាំងពីចូលសិល្បៈមុនដំបូងហើយឥឡូវក៏នៅតែជា fan ដែរតែគួរឲ្យស្ដាយដែលបងចូលពីសិល្បៈបែបនេះ អឺមិញនេះបងថាចង់ថតរូបជាមួយបងទៅអើតាមពួកយើងថតរូបមកណាបងអូនពាក់ឈុតនឹងឲ្យសង្ហាមហ្មងឡើងស្អាត អញ្ចឹងថតរូបជាមួយអូនមួយណាអូននេះអឺជួយថតរូបបងជាមួយសាមឲ្យបងមួយណារូបបានស្អាតតើនេះ អូនផុសរូបឌីមួយសិនមិនបានទេហេតុអីណែអូនមិនមើលការស្លៀកពាក់របស់អូនទេអីហើយសភាពបែបទៀតបើចង់ផុសរូបជាមួយបងក្នុង Facebook គឺមិនបានទេណាបងប្រាប់អូនហើយតាមិនក៏មិនចេះស្ដាប់គ្នាអញ្ចឹងតែអង្គគឺជាប្រពន្ធបងណា បានហើយនេះអូនមិនចេះខ្មាស់គេឬក៏យ៉ាងម៉េចបងប្រាប់ហើយតាថាយើងមិនអាចមានរូបទី2នាក់នៅក្នុង Facebook ឬក៏នៅតាមសាធារណៈនោះទេតែអូនបានប្រុងប្រយ័ត្នជាមួយបងហើយតាតាំងពីថ្ងៃចាប់ដើមរហូតដល់ថ្ងៃទៅមុខទៀតនោះយ៉ាងម៉េចអូនមិនចេះស្ដាប់ខ្វាយទេក៏យ៉ាងម៉េចហើយចុះពេលណាពេលណាទៅបងបង្ហាញគ្រប់គ្នាគេដឹងថាខ្ញុំគឺជាប្រពន្ធបងបងតែក្នុងចិត្តបងបងមានដែរត บอกบ้าครับ